បាទសួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំមកធ្វើការអាប់ដេតវីដេអូថ្មីទាក់ទងទៅនឹងរបៀបនៃការឆែង Gmail មុនធូនអញ្ចឹងខ្ញុំបដោតសំខាន់ទៅលើការឆែង Gmail មុនធូនទេដោយសារតែខ្ញុំធ្លាប់បានធ្វើច្រើនហើយបងប្អូនតែគ្រាន់តែវាអាប់ដេតថ្មីរហូតអញ្ចឹងណាបាទអញ្ចឹងពីមុនយើងឆែងភ្លាមបានភ្លាមបន្ទាប់មកឆែងគឺត្រូវរងចាំអាទិត្យហើយឥឡូវឆែងភ្លាមបានភ្លាមគាត់ថានៃការតាក់ទងនឹងការឆែងហ្នឹងគឺវាប្លែកពីមុនអញ្ចឹងខ្ញុំធ្វើនេះគឺជូនចែកជូនទៅដល់បងប្អូនថ្មីថ្មីបាទកុំឲ្យគាត់មានការយល់ច្រឡំឬក៏គាត់ អត់ដឹងអីចឹងណាបាទដើម្បីអាចឆែកបានបងប្អូនចូលមកកាន់ profile account រួចយកពាក្យ account រួចបងប្អូនបាទចុចទៅលើ ពាក្យថា account center បាទរួចយក change email address បាទបាទយើង click ទៅលើវាទៅហើយសំចាំតិចបាទហើយបងប្អូនចុច send code ទៅកាន់ Gmail ចាស់បាទ Gmail ដែលយើងប្រើប្រាស់នៅលើ account ហ្នឹងហើយ Gmail ថ្មីចាំយើង add បញ្ចូលតាមក្រោយណា អញ្ចឹងយើងត្រូវទៅយកកូដធ្វើឲ្យយកកូដឲ្យតាន់បាទកុំឲ្យអស់នាទីតាន់បើអស់នាទីយើង resend យកសារថ្មីមកបាទអញ្ចឹងបាទនេះខ្ញុំនឹងបានកូដមកហើយអញ្ចឹងខ្ញុំសូម copy តែម្ដងបាទខ្ញុំសូម copy ដាក់តែម្ដងហើយខ្ញុំធ្វើការ confirm ដល់ពេលដែល confirm បងប្អូននឹងឃើញទម្រង់បែបហ្នឹងអញ្ចឹងបងប្អូនគ្រាន់តែយកជាមួយនឹង Gmail ថ្មីបាទយកមកដាក់ចំណុចខាងលើបាទហើយបងប្អូនចុច send code ខ្ញុំធ្វើនេះគឺ ខ្ញុំធ្វើពិតពិតប្រហែលបើគាត់ចេះសែនកូដខ្ញុំអត់អីទេតែបើអត់អត់ចេះសែនកូដខ្ញុំសូមកាត់វីដេអូនឹងតែម្ដងបាទព្រោះថាខ្ញុំធ្វើនេះគឺខ្ញុំធ្វើឲ្យគេព្រឹកនឹងតែម្ដងបាទអញ្ចឹងបើគាត់ដឹងអត់អីតែបើគាត់អត់ដឹងអាចនឹងគ្រាន់តែខ្ញុំចង់ប្រាប់បងប្អូនថាគ្រាន់តែបងប្អូនយកកូដពីក្នុង Gmail ថ្មីមកដាក់ត្រង់ចំណុចនេះមកហើយចុច confirm គឺជាការស្រាច់ហើយបាទឥឡូវខ្ញុំកំពុងចាំគាត់បាទមិនដឹងថាគាត់ចេះអត់ទេបើគាត់អត់ចេះដូចថ្ងៃមុនធ្វើវីដេអូម្ដងហើយ គាត់ឲ្យគាត់សែនកូដគាត់រកកន្លែងសែនកូដឲ្យឃើញអញ្ចឹងពិបាកឥឡូវគាត់ផ្ញើកូដឲ្យខ្ញុំបងប្អូនបាទអញ្ចឹងខ្ញុំអត់ចាំបាច់ចូល Gmail គេទេខ្ញុំគ្រាន់តែធ្វើបែបហ្នឹងគឺអាចឆេងឲ្យគេបានតែម្ដងបាទ confirm អញ្ចឹងជាការស្រាច់បងប្អូនឃើញស្រាប់ហើយគឺយើង បានផ្លាស់ប្ដូរ Gmail បានរួចរាល់ហើយអញ្ចឹងនេះបងប្អូនឃើញស្រាប់ហើយណាបាទអញ្ចឹងយើងធ្វើការ disconnect all device ម្ដងទៀតដើម្បីបញ្ជាក់ថាយើង បានផ្ដាច់រាល់ device ទាំងអស់បាទ អញ្ចឹងនៅពេលដែលបងប្អូនទិញ account ពីគេខ្ញុំ recommend 100%បងប្អូនត្រូវទៅដូរ Gmail ដោយសារតែ Gmail នេះគឺយើងគិតថាយើងដឹងតែម្នាក់ឯងសូម្បីតែខ្ញុំជា admin ខ្ញុំអត់ដឹងដែរអត់ដឹង password អីគេមែនអត់អញ្ចឹងយើងធ្វើបែបហ្នឹងដើម្បីកុំឲ្យមានការសង្ស័យយើងបង្កើត Gmail ខ្លួនឯងរៀបចំប្រព័ន្ធសវត្ថិភាពទៅលើ Gmail security ទៅលើ Gmail ដោយខ្លួនឯងដឹងតែម្នាក់ឯងរួច send ទៅ Gmail ខាងលើខ្ញុំផ្លាស់ប្ដូរបានហើយតែប៉ុណ្្នឹងចប់ពេលដែលខ្ញុំផ្លាស់ប្ដូរឲ្យបងប្អូនរួចរាល់បើបងប្អូនយល់ទៅ មានការសង្ស័យបងប្អូនសាញ out device ម្ដងទៀតរួចបងប្អូន ធ្វើការផ្លាស់ប្ដូរ password មុនធូលភាសាទៀតគឺជាការស្រេចតែម្ដងអញ្ចឹងរាល់ការទិញ account គេគឺបងប្អូនដាច់ខាតបងប្អូនត្រូវតែដូរ Gmail មុនធូលបន្ទាប់មកបងប្អូនដូរ password Gmail មុនធូលតែប៉ុណ្ណឹងគឺជាការស្រេចហើយបាទយើងធ្វើនិយាយទៅសង្ស័យចំណុចណាគឺយើងធ្វើចំណុចហ្នឹងព្រោះថាពីមុនគឺយើងពិបាកថាដូរតចាំអាទិត្យអញ្ចឹងពិបាកដូរអត់ដូរអត់អីអញ្ចឹងទៅយកទាំងរបស់គេឥឡូវអត់ទេគឺងាយស្រួលហ្នឹងណាបាទចឹងតកតងវីដេអូហ្នឹងក៏មានចំណុចខ្វះខាតអធិស្ឋានទាំងអស់គ្នាផងព្រោះខ្ញុំអត់បានត្រៀមទេគឺ ថតយកតែម្ដងហើយរឿងមើចិត្តអាត្រង់ធ្វើឡើងពីរបីដងវាអត់បានជោគជ័យបាទវាដាច់ OBS វានេះវានោះបាទគេអត់ដឹងសែនកូដពេលចឹងពិបាកបាទចឹងសម្រាប់វីដេអូមានតែប៉ុណ្្នឹងទេអរគុណច្រើនដែលចូលចិត្តកុំភ្លេចជួយ like ជួយ share បាទអរគុណច្រើនជួបគ្នានៅវីដេអូក្រោយបាទ